នស្រីម៉ាក់នៅទីនេះទេហេនីងខោអាវរបស់នីតាកូនយកទៅពាក់បណ្ដោះអាសន្នសិនទៅចាំម៉ាក់និយាយសិតតែស្រឡាញ់ចាត់ទុកខ្ញុំដូចជាកូនប៉ុន្តែមិនទាន់ដឹងស្អីផងថ្ងៃដំបូងសោះក៏យកខោអាវដដែលពីកូនស្រីខ្លួនឲ្យខ្ញុំស្លៀកទៅហើយតែងឲ្យខ្ញុំមកតែពីរកាផ្លេទេប៉ុន្តែតែងឲ្យនាងនីតាស្អីទៅលក់ដល់ទៅ4 5កាផ្លេ ฮ้ยមិនក៏យូរម្លេះក្រកើត អាកូននេះវាក្រកើតម្លេះវើយហើយម៉ោង5ទៅហើយដល់ម៉ោងចេញឆ្នោតហាញតាលេខ1 1លេខ1 1លេខ7 7ហឺយត្រូវឆ្នោត3លេខអា ស្រីរបស់ពុកកូននេះចំជាកូនមាសកូនប្រាក់របស់ពុកមែនគ្រាន់តែឲ្យកំណើតភ្លាមពុកក៏ត្រូវឆ្នោតធំឯងត្រូវឆ្នោតធំអញ្ចឹងតែបានជាបាត់ក្បាលតាណាគ្មានមកមើលឯងសោះអូយកុំខឹងអីណាឯងបានប្តីត្រូវឆ្នោតធំហើយ គួរតែសบายចិត្តសบายចិត្តបានស៊ីហ៎អឺណែម៉ែវា ចាំឯងចែកលុយមួយចំនួនឲ្យ ព្រោះទុកដើមទុនលេងថ្ងៃក្រោយណែគិតតែរកឈ្មោះដាក់ឲ្យកូនស្រី ដែលនាំសំណាងមួយនេះដាក់ឈ្មោះស្អីទៅណោះគូដាក់ឈ្មោះណា ដែលបរូហើយអាចនាំសំណាងដល់យើងហ៎អឺដាក់ឈ្មោះថាកូនមីកូនមីគឺដាក់ថានាងសំណាងហ៎អូនាងសំណាង មានអីព្រោះម្យ៉ាងដែរតែណាមួយដើម្បីឲ្យកូនវានាំសំណាងដល់យើងទៅថ្ងៃក្រោយទៀតសំណាងកូនមានម្ដាយជួយ ផ្ដល់សំណាងឲ្យម៉ែនិងឪឯងឲ្យបានច្រើនច្រើនណាស់ជួយឲ្យម៉ែលេងល្បែងឈ្នះឪឯងឈ្នះឆ្នោតរាល់រាល់ថ្ងៃមកយើងនឹងអានខ្លាចខ្លួនជាអ្នកមានលុយចាយមិនខ្វះហ៎ណែណែណែណែទៅទៅទៅទៅនេះសំណាង អូយមុខមុខដល់ហើយមុខការស្អីបែបនេះទេ ការងារនេះមិនស័ក្តិសមនឹងឯងសោះស្រីស្អាតដូចជាឯងនេះមិនគួរណាមកប្រឡូកប្រឡាក់ជាមួយនឹងអាការងារគួរឲ្យខ្ពើមបែបនេះទេមីម៉ែអើយម៉ែ ម៉ែជាពាក់បំណុលគេទៅលេងលបែងសបាយតែខ្លួនឯងសោះចេះមកអំពលតោឲ្យខ្ញុំលំបាកជាមួយទៅកាត់ចង់ប្រាប់ថាធុញធុញធុញវ៉ៃធុញធុញធុញធុញ Oh. ស្រីហៃណា ដែលជួយអ៊ំបើសិនជាក្មួយមិនបានជួយ សង្គ្រោះអ៊ំតាន់ពេលទេអ៊ំមិនដឹងជាយ៉ាងណាទេមិនអីទេអ៊ំស្រី ជួយមនុស្សគឺ ជារឿងសំខាន់ណាស់ខ្ញុំនៅម្ដុំនេះឃើញអ៊ំដួលមិននឹងដាច់ចិត្តមិនជួយអ៊ំទេពេលឃើញអ៊ំមិនអីបែបនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់អ៊ំអរគុណនៅទឹកចិត្តរបស់ក្មួយហើយ មិនអីទេអ៊ំស្រីអ៊ំស្រីគួរតែមើលថែសុខភាពខ្លួនឯងឲ្យបានល្អជាងនេះណាបើសិនជាខ្ញុំបាននៅជាមួយអ៊ំស្រីខ្ញុំនឹងមិនបណ្ដៃឲ្យអ៊ំស្រី មានសុខភាពទន់ខ្សោយដល់ថ្នាក់នេះទេដៃក្មួយត្រូវនឹងស្អីហ្នឹងនាងសំណាង នេះបើសិនជាឯងនិយាយកុហកគាត់ទៅដើម្បីឲ្យគាត់ជួយនាំឯងទៅធ្វើការនៅផ្ទះគាត់នោះឯងប្រកាសជាមានឱកាសលួចរបស់នៅផ្ទះគាត់បានច្រើនជាងនេះជាមិនខានហ៊ុយនេះឯងឆ្លាតគ្រាន់បើដែរតែនាងសំណាងនេះដៃក្មួយកាត់អីបានជាស្នាមដល់ថ្នាក់នេះក្មួយមិនតន់ប្រាប់អ៊ំនៅឡើយទេដៃក្មួយត្រូវនឹងអីបើអ៊ំជួយបានអ៊ំនឹងជួយ ព្រោះក្មួយជាអ្នកមានគុណជួយជីវិតអ៊ំ ចាគឺគឺម្ចាស់ហាង នេះម្ចាស់ហាងធ្វើបាបក្មួយមែនទេនេះគឺហ៊ានធ្វើបាបក្មួយដល់ថ្នាក់នឹងផងមែនទេចាំអ៊ំនឹងទៅប្តឹងគេអាណានេះម្ដងណាកុំអីអ៊ំស្រី បើអ៊ំប្តឹងគេនោះខ្ញុំ នឹងលែងមាន ការងារធ្វើមិនខាន ម្ដាយខ្ញុំនឹងស្ដីឲ្យខ្ញុំចាក់ជាមិនខានហើយមិនអាចរកចំណូលបានទៀតនេះក្មួយតស៊ូដល់ឈប់រៀន ហើយគេធ្វើបាបក្មួយបែបហ្នឹងហ៎ចាខ្ញុំក៏មិនចង់ទ្រាំដែរតែធ្វើម៉េចបើខ្ញុំរៀនបានទៀបក៏អ្នកក្រីក្រគ្មានចំណេះដឹងអ្វីមិនដឹងទៅធ្វើការងារអីក្រៅពីការងារនេះឡើយហើយក៏គ្មានអ្នកណា ផ្ដល់ឱកាសឲ្យខ្ញុំធ្វើការដែលល្អជាងនេះដែរបើមានអ្នកផ្ដល់ឱកាសឲ្យខ្ញុំទៅធ្វើការដែលល្អជាងកន្លែងនេះខ្ញុំនឹងលាឆាប់ពីកន្លែងនេះភ្លាមមិននៅទ្រាំឲ្យគេធ្វើបាបខ្ញុំបែបនេះឡើយ មិនអីទេអញ្ចឹងបែបនេះចុះក្មួយទៅធ្វើការងារនៅផ្ទះអ៊ំទៅនឹងបានគ្នាជាមួយកូនស្រីអ៊ំកុំឲ្យគេអបសុកណាអ៊ំនឹងឲ្យប្រាក់ខែក្មួយ គុណនឹង2ដង នៃកន្លែងចាស់នេះដើម្បីឲ្យគ្រួសារក្មួយមានជីវភាពប្រសើរជាងមុនអរគុណខ្លាំងណាស់អ៊ំស្រីអ៊ំស្រីពិតជាមនុស្សល្អណាស់អ៊ំស្រីពិតជាមនុស្សចិត្តធម៌ល្អមែនអ៊ំស្រីជាមនុស្សចិត្តល្អបំផុត ខ្ញុំពិតជាសំឡេងណាស់ដែលបានចេញផុតពីកន្លែងនេះហើយក៏គ្មានអ្នកណាមកធ្វើបាបខ្ញុំទៀតដែរមិនអីទេណាព្រោះក្មួយជាអ្នក មានគុណចំពោះអ៊ំអញ្ចឹងចាំអ៊ំជូនក្មួយទៅផ្ទះចុះណា ដែលក្មួយមានគុណជួយដល់អ៊ំចាទុកជាការដែលអ៊ំអរគុណដល់ក្មួយវិញចុះណា ចាអរគុណអ៊ំស្រីខ្លាំងណាស់ចា Hmm. មួយស្រីកាត់អីហ្នឹងមិនក៏យំបែបនេះគឺគឺខ្ញុំរំភើបចិត្តខ្លាំងពេកតែអ៊ំស្រីយកចិត្តទុកដាក់លើខ្ញុំបែបនេះចិត្តល្អដាក់ខ្ញុំដល់ថ្នាក់នេះមិនអីទេណានេះបើសិនជាម្ដាយក្មួយ បានដឹង ថាក្មួយមានការងារថ្មី បានប្រាក់ខែច្រើនជាងមុនហើយក្មួយមិនលំបាកដូចមុននោះគាត់ប្រកាសជាសប្បាយចិត្ត ដូចជាក្មួយសបាយចិត្តអញ្ចឹងអត់ទេ ម្ដាយក្មួយម្ដាយយកចិត្តទុកដាក់លើក្មួយឡើយបើសិនជាម្ដាយក្មួយចេះយកចិត្តទុកដាក់លើក្មួយបានពាក់កណ្ដាលអ៊ំស្រី មិនដឹងជាល្អយ៉ាងណាទេម៉ាក់ក្មួយប្រហែលជារវល់ខ្លាំងទើបមិនបានខ្វល់ខ្វាយនឹងក្មួយគាត់ថាបាន ក្មួយកុំអន់ចិត្តនឹងគាត់អីណាអត់ទេគឺគាត់រវល់នៅលេងលបែងច្រើនជាង មិនអាយក្មួយលេងលបែងហ៎ចាគឺគាត់មិនអាយខ្វាយខ្វល់ថាខ្ញុំមានអារម្មណ៍បែបណាឡើយ សំខាន់អាចទៅរកលុយចាំឲ្យគាត់លេងលបែងបានគាត់ឲ្យខ្ញុំឈប់រៀនគាត់ឲ្យខ្ញុំមកធ្វើការទាំងក្មេងដល់ទេទៀតគេនាំគ្នាទៅសាលានៅឡើយគាត់មិនដែលខ្វាយខ្វល់ថាជីវិតខ្ញុំទៅជាយ៉ាងណាទេ ដែលនិយាយល្អដាក់ខ្ញុំមានតែពាក្យចេស្ដីមិនអីទេណាឈប់យំទៅឈប់យំទៅក្មួយ ស៊ីទេអ្ហ៎ខ្យល់អីបើអ្នកស៊ីឲ្យមកផ្ទះខ្ញុំតែថ្ងៃត្រង់តែម្ដងហើយនេះគឺខ្យល់លុយជួលផ្ទះនិងលុយដែលអ្នកមិនព្រមសងនឹងណាតែខ្ញុំមានខ្ញុំនឹងសងហើយមិនបាច់អ្នកស៊ីចំណាយពេលមកតាមទាដល់ផ្ទះបែបនេះនាំតែហត់ធ្វើអីណាមួយខ្ញុំមិនទាន់បានឆែកបាយនៅឡើយគ្មានអារម្មណ៍មកនិយាយឆ្លុះប្រកែករឿងលុយជាមួយអ្នកទេ អ្នកមានអារម្មណ៍ឬមិនមានអារម្មណ៍ជារឿងរបស់អ្នកតែខ្ញុំមិនចង់ឆ្លោះស្អីជាមួយនឹងអ្នកឡើយហើយខ្ញុំក៏មិនចំណាយពេលដ៏មានតម្លៃរបស់ខ្ញុំមកឆ្លោះអត់ប្រយោជន៍ជាមួយនឹងមនុស្សដូចជាអ្នកដែរឆាប់សងលុយខ្ញុំមកខ្ញុំនឹងចេញភ្លាមមិនចង់ឃើញមុខអ្នកនាំតែជ្រិញទេនីងអ្នកជាមនុស្សឬមួយក៏សត្វហ៎ហ៎នេះអ្នកជាមនុស្សឬមួយក៏សត្វនិយាយមិនចេះស្ដាប់គ្នាប្រាប់ហែងតាថាមានលុយនឹងសង ហើយគ្រាន់តែអាថ្លៃផ្ទះជួលប៉ុណ្ណឹងប៉ុណ្ណឹងសោះតែបន្តិចទៀតកូនខ្ញុំបើកប្រាក់ខែមកខ្ញុំនឹងយកមកសងអ្នកហើយយីយីប៉ែមឿនសម្ដីគ្រាន់បានណាស់ណោះតែមីជាតិវិញវាថោកមិនថ្លៃដូចសម្ដីសោះបើថាគ្មានលុយឲ្យថ្លៃជួលផ្ទះទេណា ឆាប់ចេញពីផ្ទះនេះទៅយើងជួលឲ្យអ្នកផ្សេងបានលុយច្រើនជាងជួលឲ្យអ្នកឯងទៅទៀតបានមិនសងទេណាយើងនឹងឡើងការថែមទៀត នេះឯងហ៊ានដៀតថាយើងមកជាតិថោកទៀតទេហ៎បើឯងមកជាតិថ្លៃនោះមិនមែនមកឈ្លោះគ្នាជាមួយមកជាតិថោកនោះទេដឹងខ្លះផងខ្ញុំជម្រាបលាសិនហើយអ៊ំស្រីចាសុខសប្បាយក្មួយ សុភាពរៀបសារណាស់ណោះ mm ឯងនោះអីឯណាលុយម៉ែត្រូវការយកមិនសងអ្នកខ្លះដើម្បីឲ្យចេញពីផ្ទះរបស់យើងផុតផុតទៅអូផ្ទះនេះផ្ទះអ្នកឯងហ៎គួរចង់សើចណាស់បែរជាមកដល់ភ្លាមទីលុយភ្លាមមិនដឹងថាឯងនេះជាម្ដាយម៉ាក់ស្អីទេណែកំបោបាច់ច្រើនពេកម៉ែម៉ាក់ស្អីជារឿងរបស់យើងទេណែលុយឆាប់ចេញទៅខ្ញុំមិនចង់ឃើញមុខអ្នកឯងទៀតឡើយ សំណាងនេះជាអ្នកណាគេអំស្រីជាថាកាយថ្មីរបស់ខ្ញុំគាត់បានផ្ដល់ការងារឲ្យខ្ញុំទៅធ្វើការងារនៅផ្ទះគាត់ថ្ងៃស្អែកអូអញ្ចឹងអង្គុយលេងសិនមកលោកស្រីក្មេងស្រីម្នាក់នេះគួរអាណិតណាស់បើខ្ញុំមិនដាច់ឲ្យនាងនៅទីបន្តទៀត នាងអាចនឹងរកអនាគតមិនឃើញឡើយខ្ញុំគួរតែធ្វើអ្វីម្យ៉ាងដើម្បីជួយនាង ចាអរគុណច្រើន ពីដំបូងខ្ញុំគិតថាគ្រាន់តែចង់ឲ្យនាងជួយទៅធ្វើការងារបន្តិចបន្តួចនៅឯផ្ទះប៉ុណ្ណោះតែពេលនេះខ្ញុំគិតថាចង់សុំក្មួយខាងនេះយកទៅចិញ្ចឹមសុំយកនាងទៅធ្វើជាកូនធំ ព្រោះខ្ញុំស្រឡាញ់នឹងចូលចិត្តអត្តចរិតនាងខ្ញុំនឹងចាត់ទុកនាងដូចជាកូនបង្កើតហើយនឹងមើលថែនាងឲ្យបានល្អអ្នកអាចជឿទុកចិត្តខ្ញុំបាន នស្រីខ្ញុំខំចិញ្ចឹមតាំងតែពីតូចដល់ធំណាស់ណែឲ្យអ្នកដែលងាយងាយបែបនេះមិននឹងបានបាននឹងសំឡាងទៅបានបានអ្នកណាជួយជំនួសដៃជំនួសជើងខ្ញុំទៅហឹមអូយមិនអីទេអ្នកខ្ញុំຕົកចិត្តលើអ្នកហើយ យ៉ាងណាបាត់នាងសំណាងខ្ញុំក៏មិនសូវហត់មាន់អ្នកជួយនិយាយណែនាំវាផងណាចាមិនអីទេ អើយទឹកណាមកណៃលោកអើយលោកម៉ែវាម៉ែវាម៉ែវាជួយខ្ញុំផងគេគេគេគេគេដេញតាមឯងហើយគេកំពុងដេញតាមឯងណា គេដេញតាមវាយឯងព្រោះឯងលួចមន់គេ ជួយឯងផងណាម៉ែវាម៉ែវាឯងសុំបងណា ជួយឯងផងម៉ែវាស្អីខ្ញុំមិនដែលស្គាល់លោកទេ ច្រឡំមនុស្សហើយអូយសំណាងកូនពុក ជួយពុកផងណាកូន គេជិះមកដល់ហើយណា គេប្រកាសจะធ្វើបាបពុកពុកប្រកាសจะស្លាប់មិនខាននេះពុកជាអ្នកណា មិនធ្វើដូចជាស្គាល់ខ្ញុំម៉ែខ្ញុំអត់យល់ទេអូយបងស្រីបងស្រី បងស្រី ជួយជួយជួយបងផងទៅ បងដាច់ចិត្តឃើញគេធ្វើបាបបងដែរជួយផងណែណែណែណែឆាប់លែងដៃបងស្រីភ្លាមទៅលោកឯងជិះណាហ្នឹងពួកយើងមិនស្គាល់ផងមកជួយស្អីចេញភ្លាមទៅមិនអីទេណាបានហានេះនឹងចោះសម្លឹងមុខទៀត ណែបងឆាប់ចូលឡានទៅណាពូម្នាក់នេះគាត់កើតវិកលចរិតទីឆាប់នាំកូនសំណាងតិចចាស់តិចចាស់កូនសុំជួយ ដឹងពេលវេលាអីសោះវានឹងត្រូវគេចាប់បានទៅហើយអើយយើងនេះមិនយល់ពីអ្វីដែលឯងនិយាយតល់ទៅសោះហើយហាមិនបានចេះឯងសម្ដែងធ្វើមិនស្គាល់យើងអញ្ចឹងហាណែលោកស្រីមិនបាញ់មិញនេះជាម្ដាយធននាងសំណាងគេយកនាងសំណាងតែអញ្ចឹងអញ្ចឹងណាបើគេដឹងថាគ្រូសាយើងមានចរិតអន់អន់បែបនេះដូចជាឯងនេះណាគេមិននឹងហ៊ានយកកូនយើងតែអញ្ចឹងទៅអូអូអូអូនេះឯងប្រុងលក់នាងសំណាងទៅឲ្យគេមើលនេះហាស្អីឯងណា យើងគ្រាន់តែឲ្យនាងទៅរស់នៅជាមួយគេមួយរយៈតែនាងអាចមកលេងយើងបានតាមធម្មតាហ្នឹងណែណែណែលុយលុយលុយលុយណៃណាលុយហាឯងប្រហែលជាបានលុយច្រើនហើយចែកគ្នាខ្លះមកឲ្យយើងយកទៅធ្វើដើមទុនចាក់ឆ្នោតទៀតក្រែងលុយវាត្រូវ យកទៅយើងឲ្យបានតែប៉ុណ្្នឹងទេយើងក៏ត្រូវការទុកធ្វើដើមទុនដែរហាហើយស្អីគេតិចម្លេះឥឡូវឥឡូវយកអត់ហ៎បើយកទេយើងយកទៅទាំងអស់ហ្នឹងมันយកមានតែភ្លឺយុបមិញយើសពឃើញខ្មោចតាចាក់ខ្ទង់ហាប្រកាសជាមិនខុសទេសំណាខ្ទង់ហា4ប៉ុសវាអស់ប្រមាណ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 មកស្គាល់គ្នាតែម្ដងទៅនីងកូននីតានីងកូនសំណាង ជាកូនធររបស់ម៉ាក់ចាប់ពីថ្ងៃនេះតទៅ កូនទាំងពីរនាក់ជាបងប្អូននឹងគ្នាហើយសួស្តីបងនីតារីករាយដែលបានស្គាល់បងសូមផ្ញើខ្លួនផ្ញើប្រាណផងណា ចាស់សួស្ដីរីករាយដែលបានស្គាល់ដូចគ្នាបានត្រូវរើគ្នាចេះស្រឡាញ់គ្នាបែបនេះគឺល្អណាស់កូនម៉ាចេះជួយមើលថែគ្នាផងណា Mm-hmm. សរសើរថាស្អាតអស្ចារ្យដល់ពេលដែលខ្ញុំមានសង្សារសង្សារខ្ញុំប្តីគេដល់ពេលដែលខ្ញុំមានសង្សារសង្សារខ្ញុំប្តីដល់ពេលដែលខ្ញុំមានសង្សារម៉ែមានឃើញខ្ញុំកំពុងកេងអត់ហ្នឹងដឹងហើយណាធ្វើបាត់ហ្នឹងទៀតហ៎ចំជាគ្មានសិលធម៌ពិតមែនអេនាងអ្នកឯងតូចទេណា មិនក៏សម្ដីសម្បើម្លេះឲ្យចេះគោរពគេចាស់ជាងខ្លួនឯងផងត្រឹមជាអ្នកបំរើហ្នឹងហ៎គ្មានអ្វីដែលឲ្យខ្ញុំត្រូវគោរពនោះទេ ឆាប់ចេញភ្លាមតែខ្ញុំត្រូវការគេងក្មេងស្រីស្អីអត់មកយិតសម្បើម្លេះលោកស្រីគិតយ៉ាងម៉េចនេះបានជាយកក្មេងស្រីបាត់ផ្សារដូចជានាងយកមកនៅផ្ទះតកែណែបើមានសិទ្ធអីមកដៀលខ្ញុំអញ្ចឹងឆាប់ចេញភ្លាមតែនេះជាបន្ទុកខ្ញុំ អ្នកមនុស្សស្អីមិនចេះស្ដាប់គ្នាឬក៏ថ្លង់អ្នកនាង សម្ដីអីក៏សម្បើម្លេះហាក្មេងទៅតកើតពីថ្ងៃមុនសោះក៏មកធ្វើខ្លាំងដាក់យើងណានេះម៉ោង7:10ទៅហើយនាងដេកស្មារណាទៀតហាដេកដល់ស្មារណាគឺជារឿងរបស់ខ្ញុំ បងគ្មានសិទ្ធអីមកនិយាយថាឲ្យខ្ញុំទេហឺហើយស្រីអីទេលោកអើយដេកដល់ថ្ងៃចាំងគូតទៅហើយនៅតែប្រំងើបទៀតចាំជាគ្មានមួយជាតិពិតមែន នេះដូចជាជ្រុលពេលហើយណាបងមិនឃើញខ្ញុំមិនមត់មិនមត់បានចិត្តហ៎ឥឡូវចេញឬក៏មិនចេញមិនចេញមិនចេញមែនទេមិនចេញមែនទេបានតាអូយបងស្រីចាំមិនហ្នឹងមកខ្ញុំជួយលើក អូកូនស្រីម៉ាំងពិតជាមានសន្តានចិត្តល្អមែនចេះជួយបងប្រែវទៀតមកកូនបញ្ញាប្រៀបចំខ្លួនទៅញ៉ាំអាហារពេលព្រឹកទៅចាំម៉ាក់អញ្ចឹងម៉ាក់ទៅចាំនៅខាងក្រៅមុនហើយណាកាប្រែវឲ្យចេះប្រយ័ត្នប្រយែងផងណាកុំប្រហែលដួលបែបនេះទៀតចេះខ្មាស់ប្អូនផង ចាលោកស្រីមកកូនចាមនុស្សស្អីនៅក្មេងសោះ ពឹសពលប៉ុណ្ណឹងទៅហើយចរិតមិនគួររាប់អានសោះ អ្នកយាយសុទ្ធតែស្រឡាញ់ខ្ញុំឲ្យដូចជាគាត់បង្កើតរបស់គាត់ប៉ុន្តែមើលចុះលំអៀងគ្មានពីរទេ ខ្ញុំក៏ជាកូនប៉ុន្តែមិនខ្ចីសម្លឹងមើលក្បាលខ្ញុំដែលអង្គុយនៅនឹងតុកដួលមកហូបដាក់តែចានកូនខ្លួននិយាយផ្អែមល្ហែមដាក់តែកូនខ្លួន ស្ដាប់ហើយឡើងចង់សគិតតិចតាហើយជ្រេញណាស់លោកអើយកំពូលម្ដាយដល់ល្អហើយហើយនាងសំណាងធ្វើម៉េចឯងមិនមែនជាកូនបង្ការរបស់គេឯងមិននឹងអាចមាននៅក្នុងចិត្តគេស្មើនឹងកូនរបស់គេទេហឹម ញ៉ាំតែកូនញ៉ាំឲ្យច្រើនទៅណាម៉ាក់ឃើញទឹកមកកូនដូចជាមិនសូវស្រស់បោះសោះនេះកូនមិនស្រួលខ្លួនមែនទេអូចាកូនអត់អីទេកូនខំប្រឹងញ៉ាំឲ្យបានច្រើនច្រើនទៅណាកូនលៀបកូនសំណាងរបស់ម៉ែ មហូបនេះសិតតែមហូបដែលកូនចូលចិត្តទាំងអស់ម៉ែធ្វើឲ្យកូនញ៉ាំជាពិសេសណាស់ចាំម៉ែចាំម៉ែមិនដួលឲ្យបងស្រីទេអ្ហ៎យើងមិនដួលឲ្យវាទេព្រោះវាគ្មានបានកែមានប្តី ចេះតែឆ្លោះគ្នាមិនទាន់បានលុយប្រមាណផងក៏ត្រូវគេលេងក្បាលចាប់បាត់ទៅហើយណែកុំខ្វល់ពីវាអីកូនកូនត្រូវញ៉ាំបាយឲ្យច្រើនច្រើនណា និងអាលបានឆាប់ធំឆាប់កំមហើយស្អាតជាងនេះពេញរុកពេញរីងមានមនុស្សប្រុសចាំរំស្រឡាញ់ច្រើន មានលុយចាយមិនខ្វះមិនបាច់ហត់ទៅរៀននាំទៅអស់លុយច្រើននោះទេកូនស្រីម៉ែត្រូវចាំណាថាមានសម្រស់គឺមាន អ្វីអ្វីគ្រប់យ៉ាងណាកូនក៏មិនដោយខ្លួនឯងនេះឲ្យអន់សម្រស់ដូចជានាងមែនឲ្យសោះណែម៉ែចាំមិនហ្នឹងឃើញខ្ញុំមិនមត់មត់បានចិត្តម្លេះ និយាយដេមដាំឲ្យខ្ញុំរហូតកន្លងមកខ្ញុំត្រូវខ້ອຍអនាគតឲ្យសត្វតែម្ឯងហ្នឹងយល់ព្រមមានប្តីទាំងខ្លួននៅវ័យក្មេងក៏ព្រោះតែម្ឯងហ្នឹងហើយណែមិនមែនជាកំហុសយើងទេណាជាកំហុសរបស់ខ្លួនឯងហ្នឹងហើយចេះតែឆ្លោះគ្នាជាមួយប្តីឲ្យប្តីក៏លេងក្បាលចាំងយើងវាខំរកមនុស្សប្រុសបានប៉ុណ្ណឹងឲ្យឯងពីចិត្តទុកថាសំណាងណាស់ទៅហើយមកដោយឯងនេះប្រហែលជាគ្មាននរណាយកភ្នែកមើលផងព្រោះឯងវាមិនស្អាតសម្រាប់មិនបានពាក់កណ្ដាល កូនសំណាងរបស់យើងផងខ្ញុំមិនស្អាតព្រោះខ្ញុំកាត់តាមម៉ែម៉ែនៅគិតថាខ្លួនឯងល្អមកលើខ្ញុំទៀតទេតែតែម៉ែនេះជាអ្នកបំផ្លាញជីវិតខ្ញុំប្តីខ្ញុំម៉ែទាំងចាស់ទាំងមានស្រីទៀតម៉ែប្រងឲ្យខ្ញុំទ្រាំនៅជាមួយគេ ដើម្បីយកលុយឲ្យម៉ែលេងល្បែងបែនទេបើម៉ែឯងចង់បានណាម៉ែសាក់ធ្វើជាខ្ញុំម្ដងទៅ ទើបដឹងថាវានេះពិបាកប៉ុណ្ណាពេលដែលមានម្ដាយដូចជាម្អាយនេះអត់ទេយើងកាត់ពីក្រមុំណាស្អាតជាឯងឆ្ងាញ់ណាឆឹនេះឯងចង់ដុសស្លាប់មែនទេបានជាឯងហ៊ាននិយាយសម្ដីខ្លាំងខ្លាំងដាក់ជើងបែបនេះហ៎នេះកូនរមើលគុណអើយម៉ែបងស្រែប៉ុណ្ណោះបានហើយនេះមកបាយណាមិនមែនមកមកឆ្លប់បកាយគ្នាទេហុយខ្ញុំធុញណា តឹងស៊ីតឹងអបបាត់លើនេះត្រូវទៀតឥឡូវហ្នឹងស៊ីតឹងអូយសំណាង សំណាងកូនមានម្ដាយកូនចុកពោះមែនទេចាំម៉ែចុកចុកខ្លាំងណាស់រមោយកគ្នាតែម្ដង នេះទ្រាំស្ទើរតែមិនចង់បានអូយ សំណាងកូន កូនកំព្រួយអីណាម៉ែបានទិញសម្លេងត្រៀមទុកឲ្យកូនជាស្រេចហើយតើវាជាស្អីទៅម៉ែកូនចុកពោះបែបនេះមានន័យថាកូនចុកពោះចូលដល់វ័យពេញក្រមុំហើយពេញវ័យហើយណាម៉ែខំទិញវាយកមកនេះត្រៀមឲ្យកូនតាំងពីមួយឆ្នាំមុនម្លេះកូនណាមិនចាំបាច់ភ័យទេតែបន្តិចទៀតកូននឹងឈប់ចុកហើយធម្មតា ធម្មតាវិញហើយណា ស្អីគេម៉ែម៉ែមិនដឹងជាម៉ែម៉ាក់ស្អីទេអង្គុយបន់ឲ្យកូនឆាប់ពេញកំមុំនឹងអាចឆាប់មានមនុស្សប្រុសចូលមកចាយចង់តាមពិតទៅវាចុកពោះមិនមែនមកខែទេម៉ែម៉ែកុំច្រឡំអីហើយហើយវាស្អីឯងហ្នឹងហ៎យើងថាកូនសំណាងយើងនេះចុកពោះដល់វ័យពេញកំមុំនេះយើងចំណាស់ប៉ុណ្្នឹងហើយគឺយើងមើលដឹងណាស់យើងនេះដឹងច្បាស់ណាស់ម៉ែដឹងច្បាស់ម្ដងខ្ញុំទេ ការពិតព្រឹកមិញនេះនាងសំឡាងនឹងខ្ញុំអង្គុយញ៉ាំមជូរទាំងដែលមិនតន់ញ៉ាំអាហារពេលប្រាំងតែនាងសំឡាងវារមូលពួកបែបនេះនាងម៉ែននេះឯងចាប់ជាប្រទេសផ្ដាច់ណាស់ឯងជាបងគេណានេះឲ្យប្អូនស៊ីមិនចេះគិតអញ្ចឹងនេះឯងចំណែនប្អូនដែលឃើញប្អូនស្អាតជាងមែនខ្ញុំមិនអាក្រក់ដូចជាឯងគិតទេតែឯងនេះវាអាក្រក់ជាងយើងគិតឆ្ងាយណាស់ យម៉ែខ្ញុំចុកពោះខ្លាំងណាស់អូយតែត្រំសិនទៅណាត្រំសិនទៅ ណាលើក្រោយកុំឲ្យចិត្តស្ដាប់តាមបងស្រីគំរោះរបស់កូនទៀតញ៉ាំអីឲ្យចេះប្រច័នណែចាំម៉ែទៅទិញថ្នាំឲ្យកូនលេបណាចាអើយមិនដឹងជាស្អីស្អីទេហឹមសំណាង សំណាងកូនឆាប់ញ៉ាំបាយទៅថ្ងៃបន្តិចម៉ាក់នាំកូនទៅទិញសម្លៀកបំពាក់ថ្មីថ្មីនីតាថ្ងៃនេះកូនទំនេរទេចាំម៉ាក់អឺប្រសិនណាអញ្ចឹងកូនចាំទៅជាមួយម៉ាក់ជួយជូនប្អូនរើសខោអាវព្រោះកូនពូកែរើសបានស្អាតស្អាតហឹមចាញ៉ាំទៅកូន ចាអរគុណម៉ាក់និងបងនីតា

គេនក់ដល់ទៅ4 5កាផ្លេហើយនៅមិនទាន់ឈប់ឲ្យ លទៀតនិយាយប្រាប់ខ្ញុំថាជូនខ្ញុំមកទិញតែបាច់ជាទិញឲ្យអ្នកដែលជូនខ្ញុំមកច្រើនជាងទៅវិញនៃសរុបមកទិញឲ្យខ្ញុំឬមួយក៏ទិញឲ្យនាងស្អីគេនោះយល់តែខ្ញុំកាន់តែដឹងថាម៉ាក់មិនបានស្រឡាញ់ខ្ញុំដូចជាកូនស្រីម៉ាក់ដដែលខ្ញុំនៅតែទទួលបានអ្វីគ្រប់យ៉ាងក្រៅកូនរបស់ម៉ាក់សំបីតែញ៉ាំបាយក៏ម៉ាក់ឌូឲ្យកូនស្រីសម្រាប់ចិត្តរបស់ម៉ាក់មុនដែរខ្ញុំគ្រាន់តែជាកូនក្រៅខោកូនគ្រាន់តែជានាមខ្ញុំវាគ្មានតម្លៃស្មើនឹងនាងនេះតាកូនរបស់ម៉ាក់ឡើយ ខ្ញុំចាប់រូបនេះបានមុនណាប៉ុន្តែខ្ញុំយកវាមកលហើយប្រាប់ថាខ្ញុំចង់បានវាមុនខ្ញុំដើរមកត្រង់នេះហើយបានឃើញរូបនេះមុនប៉ុន្តែបងមិនបាននិយាយថាចង់បានវាទេតែយ៉ាងណាខ្ញុំស្រឡាញ់វាខ្ញុំចង់បានវាមុនខ្ញុំក៏ចង់បានវាដែរនេះកូនម៉ានាំគ្នាធ្វើស្អីហ្នឹងម៉ាគឺកូនចង់បានរូបនេះកូនស្រឡាញ់រូបនេះខ្លាំងណាស់ប៉ុន្តែសំណាងនេះគេមកដណ្ដើមរូបនេះពីកូន អូនតើរូបនេះមានមួយទៀតដែរទេចាបងរូបនេះគឺនៅសល់តែមួយទេតែនឹងយកមកស្តុកទុកបន្ថែមទៀតនៅពីមួយថ្ងៃទៀតសំណាងកូន កូនទំនីកូនអាចមកទិញជាមួយម៉ាក់លើក្រោយក៏បាន កូនឲ្យរូបនេះទៅបងស្រីទៅចាំម៉ាក់ ល្អណាស់កូនជាបងប្អូននឹងគ្នាមិនគូណាស់ដណ្ដើមរបស់គ្នាទេត្រូវចេះយល់អធិស្ឋ័យឲ្យគ្នាកូនចេះយល់បែបនេះល្អហើយអើល្ងាចណាស់ហើយកូនទាំងពីរក៏ទិញខោអាវបានច្រើនណាស់ដែរយើងមកយូរដែរហើយល្មមទៅផ្ទះហើយណា តោះទៅផ្ទះកូនចាំម៉ា